បាទតាក់ទងជាមួយនឹង Haaland មកដល់ពេលនេះ Haaland មានក្លឹបដែលត្រូវការនោះមានច្រើនបាទមានតាំងពី Real Madrid Barcelona Bayern Munich Manchester City Manchester United បាទសម្រាប់ Haaland តម្លៃផ្ដាច់កុងត្រារបស់គាត់នឹងត្រូវបានបើកហើយ នៅក្នុងខែបាទកក្កដាឆ្នាំក្រោយបាទខែកក្កដាឆ្នាំក្រោយបាទនៅទីផ្សាររដូវកីឡាកររដូវក្តៅបាទ Release Clause ឬក៏គេហៅថាការបើកនៅតម្លៃផ្ដាច់កុងត្រារបស់គាត់ បាទនឹងត្រូវអនុវត្តហើយបាទតម្លៃផ្ដាច់កុងត្រារបស់ហាក់ឡែនអត់ច្រើនទេប្រិមិត្ត70បាទដូចជាអត់ដល់70ទេ60លានយូរ៉ូបាទ60លានយូរ៉ូទេ បាទអញ្ចឹងប្រសិនបើក្លឹបណាដែលចង់បានចំណាយតែ60លានយូរ៉ូនឹងយកបានហាក់ឡែនហើយបាទប៉ុន្តែមកដល់ពេលនេះសម្រាប់ Borussia Dortmund បានលើកឡើងថានឹងមិនអោយហាក់ឡែនចាក់ចេញពីក្លឹប Dortmund នោះទេបាទនឹងព្យាយាម បាទចរចាជាមួយនឹង Haaland បន្ថែមទៀតដើម្បីបន្តកុងត្រាតាមពិតទៅកុងត្រារបស់ Erling Haaland គឺនៅរហូតដល់ឆ្នាំ2024ប៉ុន្តែដោយសារតែបញ្ហា release clause របស់ Erling Haaland ដែលជាចំណោទបញ្ហារបស់ Dortmund ការដែលចូលរួមជាមួយនឹង Dortmund បាទ Erling Haaland ជាមួយនឹង Dortmund បានចរចាគ្នាដាក់ release clause ត្រឹមតែតម្លៃខ្លួនផ្ដាច់កុងត្រាបាទ release clause ហ្នឹងតម្លៃខ្លួនផ្ដាច់កុងត្រាត្រឹមតែ60លានយូរ៉ូតែប៉ុណ្ណោះបាទចំណុចនេះហើយដែលធ្វើឲ្យ បាទក្លឹបជាផ្សេងជាច្រើននេះគឺមានបំណងចង់បានហាក់ឡែនមែនតែនមិនធម្មតាទេប្រិមិត្តរកគ្រាប់បាល់បានដូចជុះបាទចំនួនគ្រាប់បាល់និងចំនួនប្រកួតស្មីស្ប៊ីស្មើគ្នា បាទតាក់ទងជាមួយនឹងហាឡែនទៀតសោតមកដល់ពេលនេះឃើញថាសម្រាប់បាទបាសេឡូណាទូទៀតសោតចង់បានហាឡែនមែនតែនចង់បានហាឡែនមែនតែនហើយលោកឡាពកតានថានឹងត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបានហាឡែនមុននឹងបានហាឡែនទីផ្សាររដូវកីឡាករនៅក្នុងខែមករានេះបាសេឡូណាកំពុងតែចរចា អាចនិយាយបានថាកាន់តែគៀអីក្នុងការនាំ Ferran Torres ពី Manchester City ទៅកាន់ទឹកដី Barcelona បាទតម្លៃនោះទេសោនោះគឺប្រមាណជាជាង55លានទេ បាទ55លានយូរ៉ូបូកជាមួយនឹង add on 10លានយូរ៉ូទៀតអញ្ចឹងបើតម្លៃសរុបវាប្រហែលជាប្រមាណ70លានយូរ៉ូទេសម្រាប់បាទតម្លៃខ្លួនរបស់ បាទ Ferran Torres បាទអញ្ចឹងឃើញថាសម្រាប់មកដល់ពេលនេះ បាទយើងឃើញថាសម្រាប់ foreign tourist នេះហាក់បីដូចជាមានបាទភាពជិតស្និទ្ធឬក៏និយាយថាព័ត៌មាននេះគឺត្រូវទៅបាសេឡូណានឹងគឺខ្ពស់មែនតើបាទបកស្រាយចំណល់ជូនទៅកាន់ប្រិមត្តតិចតើតើហេតុអីបានបាសេឡូណាបាទបាសេឡូណាអាចនឹងពំនាំយក បាទ foreign tourist បាទទៅកាន់បាសេឡូណាបានបាទបើសិនជាមកដល់ពេលនេះយើងឃើញថាបាសេឡូណាជំពាក់បំណុលគេរហូតដល់1300លានបាទសួរថាតើបាសេឡូណាធ្វើម៉េចដើម្បីយក foreign tourist បាន មកដល់ពេលនេះគឺត្រូវបានគេលើកឡើងថាតាក់ទងជាមួយនឹងបាសេឡូណានោះទៀតសោតយកបោបានគឺដោយសារតែតម្លៃបាទអឺផ្លាស់ប្ដូរ sponsor បាទមាន sponsor ថ្មីអញ្ចឹង sponsor ថ្មីចូលលុយគាត់ចូលបាទអញ្ចឹងមានលុយមកកញ្ចប់ពី sponsor ទី2លក់កីឡាករមួយចំនួនបើគិតមកដល់ពេលនេះសម្រាប់បាសេឡូណាត្រូវបញ្ចេញកីឡាករច្រើនមែនទែនបាទហាក់បីដូចជា6ទៅ7នាក់ឯណោះបាទយើងឃើញហើយមានដូចជាគូទីញ៉ូបាទត្រូវតែបញ្ចេញឲ្យបាន អ៊ូស្បាសាមអែលអ៊ុំទីទីត្រូវតែព្យាយាមបញ្ចេញឲ្យបានពីររូបនេះគឺត្រូវតែបញ្ចេញឲ្យបានហើយមួយទៀតកីឡាករកំពុងតែមានតម្លៃផ្ទេរដែរនោះគឺ Sergio Des Sergio Des មកដល់ពេលនេះត្រូវ Barcelona បាទមិនចាត់ទុកស្ថិតនៅក្នុងជាគម្រោងរបស់គាត់នៅក្នុងរដូវកាលក្រោយទេអញ្ចឹងសម្រាប់ Sergio Des នេះនឹងត្រូវ មានការផ្លាស់ប្ដូរនៅក្នុងខែមករាអាចនៅក្នុងរដូវក្រោយ Sergio Des ត្រូវបានឃ្លាំមើលដោយក្លឹប2នៅក្នុង Premier League គឺមាន Chelsea ហើយជាមួយ នឹង Arsenal បាទចាំមើលមើលតើបានទៅលើអ្នកណាគណៈពេលដែលបាសេឡូណានឹងព្យាយាម លក់កីឡាកររបស់ខ្លួនមួយកញ្ចប់ធំដើម្បីយកលុយទៅទិញ Foreign Torres បាទបន្ទាប់ពីចឹងហើយ បានយើង អាចនិយាយបានថាសម្រាប់ Haaland គឺនៅមិនទាន់ទិញបាននៅក្នុងខែមករានេះទេអាចនឹងទិញបាននៅ បាទរដូវក្តៅខែកក្កដាឆ្នាំ2022បាទព្រោះ release clause របស់គាត់គឺនឹងត្រូវអនុវត្តនៅក្នុងឆ្នាំក្រោយខែកក្កដាបាទ បាទតាក់ទងជាមួយនឹង Haaland ជាមួយទៅ Barcelona ហ្នឹងវាមានរឿងរបស់វាប្រិមិត្តបាទតាក់ទងនឹងរឿងនេះយើងឃើញថាសម្រាប់ឪពុកបាទរបស់ Haaland ហ្នឹងក៏ធ្លាប់ទៅកាន់ទឹកដី Barcelona ទី1ទី2បាទលោក Raiola ធ្លាប់បានជួបជាមួយនឹងលោកលោក Laporta ដែលជាប្រធានក្លឹប Barcelona អញ្ចឹងមើលទៅប្រហែលជាអាចនឹងមានរឿងបាទពិសេសកើតឡើងនៅ ក្នុងរដូវកាលក្រោយ បាទមើលទៅប្រហែលជាអាចនឹងទៅ Barcelona ច្រើនសម្រាប់ Erling Haaland ហើយមួយទៀតតាក់ទងជាមួយនឹងបាទ Mbappe អឹមបាប៉េមកដល់ពេលនេះនៅសល់រយៈពេលតែ10ថ្ងៃទៀតទេបាទចម្លើយរបស់អឹមបាប៉េនឹងត្រូវបានចុះផ្សាយឲ្យប្រិមិត្តបាទថាតើនៅបន្តជាមួយនឹងប៉ារីឬក៏ត្រូវចប់ចាក់ចេញទៅកាន់រៀលម៉ាឌ្រីតបាទព្រោះថាបាទប៉ារីសអត់អាចទុកអឹមបាប៉េតទៀតបានទេប្រសិនបើក្នុងករណីដែលអឹមបាប៉េនៅតែមិនព្រមបន្តកុងត្រាជាមួយនឹងប៉ារីសបាទអញ្ចឹងមានន័យថានៅក្នុងខែមករានេះយើងដឹងរឿងហើយថាតើអឹមបាប៉េទៅណាប្រសិនបើអឹមបាប៉េទៅកាន់រៀលម៉ាឌ្រីត ហើយបើសិនបើហាឡែនមកកាន់បាសេឡូណានោះមានន័យថាអេក្លាស៊ីកូរបស់ឡាលីហ្គានឹងមានភាពល្អប្រសើរឡើងវិញហើយបាទល្អមើលឡើងវិញហើយបាទម៉ាសេឡូប្រិមិត្តសួរឡើងពីម៉ាសេឡូម៉ាសេឡូចប់ហើយបាទនិយាយរួមទៅគឺចប់នៅក្នុងចុងឆ្នាំក្រោយនេះហើយបាទចប់ហើយខែកក្កដាឆ្នាំក្រោយគឺម៉ាសេឡូចប់កងត្រាជាមួយនឹងរៀលម៉ាឌ្រីតហើយហើយរៀលម៉ាឌ្រីតប្រហែលជាមិនបន្តកងត្រាជាមួយគាត់ទេបច្ចុប្បន្នប្រិមិត្តមើលឃើញហើយម៉ាសេឡូអត់បានចូលលេងទេ បាទព្រោះដោយសារតែទី1គាត់ឈឺទី2ដោយសារតែកីឡាករតំបន់ការពាររបស់រៀលម៉ាឌ្រីតបច្ចុប្បន្ននេះក៏មានកីឡាករល្អល្អនៅក្នុងនឹងច្រើនហើយដែរបាទអញ្ចឹងមានន័យថាសម្រាប់ម៉ាស៊ីឡូចប់ពេលវេលាជាមួយនឹងរៀលម៉ាឌ្រីតហើយនៅក្នុងរដូវកាលក្រោយរងចាំដល់ថ្ងៃប្រកាសទេបាទតាក់ទងជាមួយនឹងរឿងនេះជំរាបជូនប្រិមត្តថាសម្រាប់ម៉ាសេឡូគាត់មិនអាចបន្តកងត្រាជាមួយរៀលម៉ាឌ្រីតបានដោយសារតែកីឡាករវ័យចាប់ពី30ឆ្នាំទៅរៀលម៉ាឌ្រីតមិនអាចបន្តកងត្រាលើសពីមួយរដូវកាលបានទេ ទី1ទី2តកតងជាមួយនឹងបាទតម្រងលេងរបស់គាត់មានការធ្លាក់ចុះអាយុរបស់គាត់ក៏ច្រើនកីឡាករខ្សែការពារថ្មីរបស់គេនឹងក៏លេងបានល្អអញ្ចឹងអាចនិយាយបានថាបូកសរុបសេចក្តីមកម៉ាសេឡូគឺអស់ពេលវេលាជាមួយនឹងរៀលម៉ាឌ្រីតហើយបាទបាទសាឡាស្ងាត់តកតងជាមួយនឹងសាឡាបាទតកតងនឹងសាឡាបែលទៅណាវិញបែលចប់ហើយបាទនៅជាមួយរៀលដាច់ឆ្នាំនេះចប់ហើយបាទនិយាយរួមទៅគឺខែកក្កដាឆ្នាំក្រោយបែលនេះចប់ហើយ Real Madrid មិនតដាច់ខាត បាទសម្រាប់ Gareth Bale រឿងតាក់ទងជាមួយនឹង Gareth Bale នេះគឺមានការលើកឡើងច្រើនបាទថាលោក Antonio Conte របស់ Spurs នឹងចង់បាន Bale ទៅវិញប៉ុន្តែដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងថា Gareth Bale មកដល់សប្តាហ៍នេះតម្លៃពលកម្មគាត់60ម៉ឺនក្នុងមួយអាទិត្យអញ្ចឹងគ្មានក្លឹបណាដែលអាចទទួលយកគាត់បានទេ មានតែមួយទេប្រសិនបើ Gareth Bale ចង់បន្តអាជីពជាមួយនឹងបាល់ទាត់គឺគាត់ត្រូវទម្លាក់តម្លៃពលកម្មរបស់គាត់ នៅត្រឹម30 35អីទៅបាទមានគេយកហើយ ប៉ុន្តែបើសិនជាគាត់នៅប៉ុណ្្នឹងគេមិនយកទេ ទី1ទី2គាត់អត់បានលេងបាទសឹងតែនិយាយថាពីរដូវកាលចុងក្រោយនេះសឹងតែមិនបានលេងទៅហើយបាទចឹងសួរថាតើក្លឹបមួយណាដែលហ៊ានទៅយកគាត់បើសិនជាអត់បានឃើញគាត់លេងផងហ្នឹងនៅរៀលម៉ាឌ្រីតអត់បានលេងទេបាទអញ្ចឹងសម្រាប់ Gareth Bale មើលទៅប្រហែលជាទៅណាមិនរួចទេបាទអាចនឹងមកកាន់អង់គ្លេសឬក៏ក្លឹបណាផ្សេងប៉ុន្តែមើលទៅគាត់ប្រហែលជាគាត់អស់ចិត្តអស់ចង់ជាមួយនឹងបាទទាត់ហើយសម្រាប់ Gareth Bale បាទបាទចូល Outfield ទេ បាទអាប្អូនធ្វើលិចទៅណា អាចទៅមុខទៅណាទៅណីបត់បាទបាទតាក់ទងជាមួយនឹងចូលអាវក្លិចបាទអឺមកដល់ពេលនេះបាទឃើញថាសម្រាប់ AT Madrid ហាក់បីដូចជាបាទមិនមិនមិនចង់និយាយថាមិនស៊ីសង្វាក់គ្នាជាមួយនឹងចូលអាវក្លិចទេទម្រង់លេងរបស់ចូលអាវក្លិចជាមួយនឹង AT Madrid ហាក់បីដូចជា ទៅមួយគ្នាទៅមុខមិនរួចទេ បាទអញ្ចឹងមើលឃើញថាសម្រាប់ព័ត៌មាននៅក្នុងតំបន់អឺរ៉ុបលើកឡើងថាចូលអោហ្វេលិចនេះអាចនឹងត្រូវ AT Madrid បញ្ចេញនៅក្នុងរដូវក្តៅឆ្នាំក្រោយបាទបញ្ចេញនៅរដូវក្តៅរដូវក្តៅឆ្នាំក្រោយបាទអ្នកដែលតាក់ទងគឺមានច្រើនបាទប៉ុន្តែគ្រាន់តែតម្លៃខ្លួនរបស់គាត់ក៏មិនស្ទើរដែរបាទបើសិនជាយើងនិយាយយ៉ាងហោចណាស់ក៏អាចតែលក់ក្នុងតម្លៃ80ទៅ90លានដែរបាទសម្រាប់ដៃខ្លួនបាទតម្លៃខ្លួនរបស់ចុះអូវេលិចបាទអឺអាចមកនៅជាមួយពូដូអត់ទេ បាទតាក់ទងមួយចូលអោវលេចមកមែនយូមែនបាទអត់ទេបាទតឹងណាស់បាទមែនយូបាទងាយទេបាទតោបាទតាក់ទងជាមួយនឹងតោបាទបញ្ញាអេងសួរដែរតោមួយរយៈហ្នឹងលេងមិនកើតមិនចឹងបាទជម្រាបជូនទៅកាន់ប្រិយមិត្តថាតោឈឺកីឡាករអស់ទៅហើយបាទកីឡាករដែលត្រូវលេងនោះមានមានតាំងពី Timo Werner, Kai Havertz បាទបាទចូលជីញ៉ូនេះតំជាឈឺ Ben Chilwell នោះទៀតបាទកីឡាករគាត់ឈឺច្រើនបាទអត់មានកីឡាករទេ បាទប្រិមិត្តលើកឡើងថាហេតុអីបាទសូមបេតោប្រិមិត្តលើកឡើងថាធីម៉ូវិនណឺលេងកើតកៃហាវើតសុទ្ធបាល់អត់ល្អបាទពីរនាក់គាត់រកបលបាល់បានប៉ុន្តែកុំភ្លេចថាត្បិតតែគាត់ពីរនាក់រកគ្រាប់បាល់អត់បានប៉ុន្តែគាត់ស្ថិតនៅក្នុងតំបន់ប្រយុទ្ធល្បឿនរបស់គាត់ល្អគាត់តែងតែ ជួយ ក្រុមបើទោះជាគាត់រកគ្រាប់បាល់បានប៉ុន្តែគាត់គឺជាអ្នកកឡុកក្នុងទីលានដែរ បាទអញ្ចឹងយើងមិនអាចបន្ទោសគាត់បានទេយប់នេះគឺមានលូកាគូតែនឹងអាចនឹងដាក់អាចនឹងមិនដាក់ Pulisic ត្រឡប់មកវិញហើយបាទអញ្ចឹងមានចោជីញ៉ូបាទមានកានតេកានតេក៏ត្រឡប់មកវិញដែរយប់នេះក៏មានឆាឡូបាដែរអញ្ចឹងសម្រាប់ Chelsea មករយៈមុននេះគឺមានបញ្ហាដោយសារតែ កីឡាកររបស់គាត់មានទាំង COVID មានទាំងបញ្ហារបួសដែលធ្វើឲ្យ Chelsea មានបញ្ហា ធ្លាក់ទម្រង់លេងដល់អញ្ចឹងកីឡាករអត់បានផ្លាស់ប្ដូរគ្នាទេកីឡាករដដែលដដែលដដែលចូលលេង អញ្ចឹងគាត់ក៏មានភាពនឿយហត់ដែរប្រិមិត្តបាទអញ្ចឹងគាត់ក៏មានភាពនឿយហត់ដែរបាទអឺបោះតូច VR បាទតាក់ទងជាមួយនឹង Manchester United គឺខាងស្អែកនេះលេងប៉ុន្តែយើងអត់ទាន់ដឹងទេរៀងរាល់ការប្រកួតរបស់ Premier League ការបិទបាទឬរួមការលើកការប្រកួតនេះ ភាកច្រើន គឺមុន2ម៉ោងបាទភាកច្រើន គឺមុន2ម៉ោងក៏ដូចជាមុន5ម៉ោងជាមួយនឹងការប្រកួត ចឹងយើងអត់ដឹងថាតើ Man U នឹងត្រូវលេងឬអត់ទេគាត់ចូលរួមវឹកហាត់ហើយប៉ុន្តែឧទាហរណ៍ថាដល់ថ្ងៃប្រកួតគូបដិបត្តិរបស់គាត់មានបញ្ហាផ្ទុះជាមួយនឹង COVID-19 អញ្ចឹងអត់បានលេងដដែលហ្នឹងបាទអញ្ចឹងខ្ញុំអត់អាចនិយាយជូនប្រិមិត្តមុនបានទេតាក់ទងជាមួយនឹងការប្រកួតព្រោះឥឡូវនេះការប្រកួតអាចប្រកួតបានដោយសារតែបញ្ហា COVID-19 បាទអញ្ចឹងបើ COVID-19 តេស្តទៅអត់មានបញ្ហាអាចចូលរួមប្រកួតបានអញ្ចឹងបើឲ្យសន្យា ថាតើនឹងត្រូវលេងឬក៏មិនលេងខ្ញុំមិនអាចនិយាយបានទេ ថាតើលេងឬក៏អត់បាទ